សូមកាត់លោកបន្តិចតកតងទៅនឹងការសិក្សានេះព្រោះយើងឃើញថាវគ្គបណ្ដុះបណ្ដាលលោកគឺហាក់ដូចជាជំរុញឲ្យនិស្សិតក៏ដូចជាសិក្ខាកាមក៏ដូចជាបុគ្គលិកនៃបណ្ដាក្រុមហ៊ុនមួយចំនួនគឺគាត់តែកាន់តែមានសមត្ថភាពល្អប្រសើរវាចូលដល់លក្ខខណ្ឌស្តង់ដារមួយចង់ដឹងថាលក្ខខណ្ឌបែបនេះវាមានលក្ខណៈខុសគ្នាយ៉ាងម៉េចដែរជាមួយនឹងការគ្រប់គ្រងបែបក្រុមគ្រួសារទៅលើអាជីវកម្មក៏ដូចជាក្រុមហ៊ុនផ្ទាល់បាទបើសិនជាយើង សម្លឹងពីអត្ថប្រយោជន៍ដែលទទួលបានក្រោយពីយើងរៀបចំការងារក្រុមហ៊ុនឲ្យមានជាស្តង់ដារត្រឹមត្រូវនោះយើងឃើញថាមានអត្ថប្រយោជន៍ច្រើនណាស់ទី1យើងកាត់បន្ថយហានិភ័យផ្នែកផ្លូវច្បាប់បានន័យថាសឹងតែយើងអត់មានកំហុសផ្នែកផ្លូវច្បាប់ហើយទី2ក្រុមហ៊ុនផ្ទាល់ខ្លួនរបស់គាត់ផ្ទាល់ម្ចាស់សាគ្រាសក៏អាចដឹង ថាតើស្ថានភាពរ៉ាញ់វិធុកនិងការអនុវត្តការងាររបស់គាត់ដល់ថ្ងៃនេះគាត់មានស្ថានភាពដូចម្ដេច ដែលយើងឆ្លុះបញ្ចាំងឲ្យឃើញតាក់ទងទៅនឹងចំណូលហើយនឹងចំណាយដែលគាត់បានប្រើប្រាស់ហើយក្នុងនោះផងដែរការរៀបចំស្តង់ដារគណនេយ្យបានត្រឹមត្រូវម្ចាស់សាគ្រាសគាត់អាចពិនិត្យមើលឃើញថាតើគាត់គួរវិនិយោគក្រុមហ៊ុនគាត់បន្តឬគាត់រក្សា ក្នុងស្ថានភាពមួយ ហើយគាត់គួរតែប្រគួតប្រជែងជាមួយនឹងដៃគូខាងក្រៅរបស់គាត់តាមវិធីណាហើយចំណុចទី3តើតងទៅនឹងតម្លាភាពផ្នែករញ្ញធុ ជាមួយនឹងដៃគូដែលគាត់បានវិនិយោគរស់ស៊ីជាមួយគ្នាកាលណាតែយើងមានប្រព័ន្ធគណនេយ្យត្រឹមត្រូវការជឿជាក់រវាងអ្នកចូលរួមវិនិយោគជាមួយនឹងម្ចាស់សហគ្រាសគាត់ជឿជាក់លើគ្នាគាត់មិនដែលយើងអាននេះថាมันងាយមានចំនួនឬក៏បែកបាក់ផ្ទៃក្នុងក្នុងការរស់ស៊ីជាមួយគ្នាហើយបន្ថែមពីនោះទៀតគឺចំណុចទី4ស្របពេលដែលប្រទេសកម្ពុជារបស់យើងចិត្តចូលជាសមាហរណកម្មអាស៊ានក្នុងឆ្នាំ2000ចុងឆ្នាំ2015នេះយើងត្រូវតែក្រុមហ៊ុនមួយត្រូវតែរៀបចំប្រព័ន្ធគណនេយ្យមួយ ឲ្យមានជាលក្ខណៈស្តង់ដាររួមដែលស្តង់ដាររួមនោះសម្រាប់ប្រទេសកម្ពុជាយើងយើងអនុវត្ត Cambodia Accounting Standard ដែលយើងហៅថា CAS ក្នុងនោះផងដែរយើងបាន អនុលោមតាមប្រព័ន្ធគណនេយ្យអន្តរជាតិដែលយើងហៅថា International Accounting Standard ហើយបូកបន្ថែមជាមួយនឹង Financial Reporting Standard ដែលយើងហៅថា IFRS បាទដោយលោកបានជម្រាបជូនអំពីកត្តាទី4អំញ្ញវិញគួរចាប់អារម្មណ៍មែនទែនគឺតកតងថាកម្ពុជាចិត្តនឹងឈានចូលទៅដល់ការសមាហរណកម្មអាស៊ានចង់ដឹងថាប៉ះសិនបើក្រុមហ៊ុនក្នុងស្រុកមួយចំនួននៅតែបន្តអនុវត្តបែបគ្រួសារអញ្ចឹងហើយនៅពេលដែលប្រទេសនានាដែលគាត់បានចូលរួមសមាហរណកម្មជាលក្ខណៈអាស៊ានបែបនេះតើនៅពេលដែលដំណើរការក្រុមហ៊ុន បែបលក្ខណៈគ្រួសារដឹកនាំដោយគ្រួសារអញ្ចឹងវាមានគួររងផលប៉ះពាល់ច្រើនពីការប្រកួតប្រជែងជាមួយនឹងបណ្ដាក្រុមហ៊ុនដែលមកពីក្រៅនោះបាទសម្រាប់ឈានទៅដល់សមាគមសមាគមកម្ពុជាយើងសម្លឹងពីបញ្ហានៅ ក្នុងស្រុករបស់យើងសិនបាទនៅពេលដែលគាត់មិនមានការអនុវត្តប្រព័ន្ធកណន័យត្រឹមត្រូវទេគាត់ប្រឈមសំខាន់ពុតគឺលើការអនុវត្តកាតព្វកិច្ចពន្ធព្រោះថាប្រព័ន្ធកណន័យនិងពន្ធវាត្រូវតែដើរស្របគ្នាចំណូលដែលបានពីការរៀបចំជាកណន័យនឹងត្រូវយកទៅប្រកាសសម្រាប់នាយកដ្ឋាន ពន្ធដារដូច្នេះបើសិនជាគាត់មិនមានការរៀបចំប្រព័ន្ធកណន័យបានត្រឹមត្រូវទេសបញ្ជាក់ឲ្យឃើញថា នៅពេលដែល ខាងសនកម្មសាគ្រាសរបស់ខាងអគ្គនាយដ្ឋានពន្ធដារទៅធ្វើសនកម្មសម្រាប់ក្រុមហ៊ុនរបស់គាត់គាត់មានបញ្ជីណាបញ្ជាក់ថាខ្ញុំមានចំណូលប៉ុណ្ណេះឬក៏ខ្ញុំធ្វើការចំណាយប៉ុណ្ណេះច្បាស់លាស់ទេខ្ញុំសូមបញ្ជាក់ទស្សនិកជនបានច្បាស់ថាសម្រាប់អគ្គនាយកដ្ឋានពន្ធដារមកដល់ថ្ងៃនេះ នៅពេលដែលប្រទេសកម្ពុជា ចូលជាសមាគមអាស៊ានពន្ធមួយចំនួនត្រូវបានកាត់បន្ថយ ជាពិសេសពន្ធគយហើយដូច្នេះហើយការអនុវត្តកាតព្វកិច្ចពន្ធនៅក្នុងស្រុកត្រូវតែធ្វើឲ្យបានល្អដូច្នេះហើយសាគ្រីមួយមួយគាត់ត្រូវតែយកចិត្តទុកដាក់ហើយការយកការយកទៅដាក់យកចិត្តទុកដាក់របស់គាត់នេះមានផលល្អរបស់សម្រាប់របស់គាត់ នៅពេលណានៅពេលដែលខាងអគ្គនាយកដ្ឋានពន្ធដារឬក៏មន្ត្រីដែលធ្វើសកម្មកម្មទៅលើសាគ្រីរបស់គាត់ក៏មានបញ្ជីការគណនេយ្យត្រឹមត្រូវសម្រាប់បង្ហាញគេហើយចំណុចទី2ដែលយើងឆ្លងទៅដល់សមាគមអាស៊ាននោះ បើសិនបើគាត់មិនមានប្រព័ន្ធកណន័យត្រឹមត្រូវទេបើមានប្រទេសណាមួយនៅក្នុងសមាគមអាស៊ាន ចង់រកស៊ីឬក៏ចង់វិនិយោគជាមួយគាត់គាត់មិនដឹងថាបង្ហាញគេដោយវិធីណាព្រោះគាត់ដឹងថាតើស្ថានភាពរ៉ាញ់ធូបរបស់គាត់ដូចម្ដេចគាត់មានជាពាក់អំណុលគេអត់តើគាត់មានចំណូលដែលអាចធ្វើគេចាប់អារម្មណ៍ជាមួយក្រុមក្រុមរបស់គាត់បានអត់ហើយចំណុចមួយទៀតការប្រកួតប្រជែងពីដៃគូខាងក្រៅការប្រកួតប្រជែងពីដៃគូខាងក្រៅវាទាមទារឲ្យក្រុមហ៊ុនមួយមួយត្រូវគិតថាតើគុណផលិតផលរបស់ខ្លួនមានតម្លៃប្រកួតប្រជែងប៉ុណ្ណា បើសិនបើគាត់មិនបានគ្រប់គ្រងប្រព័ន្ធកណន័យរបស់គាត់បានត្រឹមត្រូវទេគាត់អាចដឹងថាតើថ្លៃទំនិញរបស់គាត់គាត់មានថ្លៃដើមពិតប្រកបប៉ុណ្ណា ហើយគាត់គួរតែដាក់តម្លៃណាមួយដែលអាចគួរប្រជែងជាមួយដៃគូរបស់គាត់ខាងក្រៅបាទអឺឃើញថាលោកបានរៀបរាប់អំបញ្ញមិញសុទ្ធតែមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការដំណើរការក្រុមហ៊ុនក៏ជាពិសេសនោះគឺការរៀបចំបញ្ជីគណនេយ្យនិងហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនទិញលក់ក្នុងស្រុកជាចុងក្រោយតើលោកមានអ្វីបន្ថែមទៀតទាក់ទងទៅនឹងប្រធានបទការរៀបចំបញ្ជីគណនេយ្យនេះ ជាចុងក្រោយខ្ញុំសូមជម្រាបជូនទស្សនិកជនឬម្ចាស់សាគ្រាទាំងអស់ឲ្យបានច្បាស់ថាការអនុវត្តកតបកិច្ចសារពើពន្ធនិងការរៀបចំបញ្ជីគណនេយ្យគឺជារឿងចាំបាច់ដែលយើងត្រូវតែ យកចិត្តទុកដាក់ហើយការងារនេះទៀតសោតផងដែរអស់លោកស្រីគួរតែចាប់ផ្ដើមពីពេលឥឡូវហើយសម្រាប់ក្រុមហ៊ុនលាផាត Business Consulting Consultancy យើងខ្ញុំយើងខ្ញុំអាចប្រឹក្សាយោបល់និងជួយរៀបចំទៅលើការអនុវត្តបញ្ជីការគណនេយ្យនិងការរៀបចំប្រព័ន្ធគណនេយ្យជូនអស់លោកស្រីបាន។ ហើយស្របពេលនឹងទន្ទឹមដែលប្រទេសកម្ពុជាយើងចាត់ចូលជាសមាសមារណកម្មអាស៊ាននេះរដ្ឋាភិបាលជាពិសេសក្រសួងសេដ្ឋកិច្ចរញ្ញធុដែលមានអគ្គនាយកដ្ឋានពន្ធដារដែលជាស្នាធិការនោះនឹងធ្វើការសំណកម្មឬក៏ audit ទៅលើក្រុមហ៊ុនជាច្រើនហើយដូច្នេះផងដែរអស់លោកស្រីគួរតែរៀបចំបញ្ជីការគណនេយ្យឲ្យត្រឹមត្រូវដើម្បីទី1យើងជៀសផុតពីហានិភ័យផ្នែកផ្លូវច្បាប់ទី2 យើងមានប្រព័ន្ធកណន័យមួយដែលអាចធ្វើរបាយការណ៍ហើយយើងដឹងពីស្ថានភាពរបស់យើងពិតប្រាកដហើយយើងអាចក្នុងនោះផងដែរយើងអាចស្វែងរកដៃគូវិនិយោគសម្រាប់ក្រុមរបស់យើងហើយដូចជាពិសេសដែរតកតងទៅនឹងការខ្ចីបំណុលធនាគារដើម្បីយកមកធ្វើការវិនិយោគបន្តបាទដោយសារតែពេលវេលាមានកំណត់ក្រុមការងារ VTV Urban Living សូមអរគុណលោកស្រីអរុណរដ្ឋាដែលបានផ្ដល់ពេលវេលាដ៏មានតម្លៃក្នុងការផ្ដល់នូវកិច្ចសម្ភារជាមួយនឹងក្រុមការងាររបស់យើងខ្ញុំបាទសូមអរគុណ ប្រិយមិត្តទស្សនិកជនជាទីមេត្រីដោយលោកអ្នកបានជ្រាបហើយថាការរៀបចំបញ្ជីគណៈ